ខ្ញុំអើយហាត់ខ្ញុំអើយតែប្រណោចងគង់អើយឲ្យខ្ញុំលុតអើយព្រះគុណខ្ញុំអើយ បង្គំអើយព្រះពឹងអោស្នោកាសុំទឹកងាយអោសុំដីព្រះគុណខ្ញុំអើយសុំប្រយាយអោប្រឹក្សា ទឹកហើយអសំដីអើយព្រះគុណខ្ញុំអើយសូមប្រយោជន៍អប្រឹក្សា សូមអញ្ជើញអទេវតា ជើញអោទេវតាគ្រប់ទិសទាំង8ាយហោះងាយអោព្រាយហើព្រះគុណ ស់ងាយអព្រាយហាព្រះគុណខ្ញុំមកព្រីដាអលើដីព្រីក្បាលឡើងអោ8 yeah. ងអើយអស់ខ្ញុំបត់ព្រះគុណខ្ញុំអើយជ្រាវបាត់អើយអហមរងលើកដៃអើយអបួងសួងអើយ សួងអើយសូមសុខអោសួស្ដី ហោះងាយអោពី ស្រីខ្មៅអសំតរាយក្បាលឡើងអ8ស្រីខ្មៅអសំតចុងគង់អើយអោខ្ញុំបត់អើយព្រះគុណ